សំដងជ្រះថ្លាសាប់បាត់ទីង

រាំងសារផាតែដៃបារាចំបីមកមិនអ្វីឡើយ tình ថាប្តីយើងខ្ញុំលើថាទីហូសូមប្រាថ្នាសូមមកទេវតាមានរិទ្ធបារមីជួយក្រងរេ quay là